អញ្ចឹងការពីប្រម៉ោងមុនប្រហែលម៉ោងមុននេះបាទគឺអឺសារព័ត៌មាន បាទផ្លូវការបាទចេញមកហើយបាទទាំង Fabrizio Romano ទាំង Page Menu បាទទាំង Page សពគ្រប់បែបយ៉ាងគឺបានប្រកាសហើយបាទ100%បាទគឺលោកអូលេកាណាសុខជាត្រូវបានបញ្ឈប់ទូនាទីបាទជា គ្រូវឹកបាទរបស់ Menu បាទចង់បញ្ជាក់កន្លែងហ្នឹងដែរបាទបងប្អូនចង់ហៅថាដេញចេញក៏បានដែរបងប្អូនហៅថាដេញដូចដេញចេញហ្មងទៅបាទថាដេញចេញក៏បានដែរ ប៉ុន្តែយើងនិយាយឲ្យស្រួលស្ដាប់បាទគឺបញ្ចប់តួនាទី បាទវាស្រួលស្ដាប់ជាង បាទបញ្ចប់តួនាទីវាស្រួលស្ដាប់ជាងក្លឹបណាក៏ដោយខ្ញុំហ៊ាននិយាយថាក្រៅពី Man U វាមិនដែលមានក្លឹបណាមួយដឹកនាំដោយគ្រូបឹកតែម្នាក់គត់ទេបាទគឺមានគ្រូបឹកច្រើនអញ្ចឹងយើងឲ្យតម្លៃទៅលើពួកគាត់បាទក្លឹបណាក៏ដោយគាត់ដាក់គ្រូថ្មីមកគឺយើងប្រើពាក្យថាបញ្ចប់ទូនាទីមិនមែនជាការដេញចេញទេបងប្អូនអរគ្នា ហើយអូឡេបាទគឺជា legendary មួយរូបបាទរបស់ Man U អញ្ចឹងគេអត់ដេញចាញ់ទេបាទគឺគេបញ្ចប់ទួនាទីចង់និយាយច្បាស់ច្បាស់អញ្ចឹងណាបាទបាទអញ្ចឹងគឺបញ្ចប់ទួនាទី បាទរបស់លោកអូឡេរួចរាល់ហើយបាទហើយបែកភាពបាទដែលដែលដែលដែលនឹងចូលមកដឹកនាំបាទគឺបងប្អូន បាទអាចចំណាំ4នាក់បានបាទទី1គឺលោក Zinedine Zidane បាទ Zidane ទី2បាទគឺលោក Pochettino បាទទី3គឺលោក Brendan Rodgers បាទនិងទី4គឺលោក Ten Hag បាទគ្រូបង្រឹករបស់សហនៅពេលបច្ចុប្បន្នបាទអញ្ចឹងថាតើបាទគ្រូមួយណា បាទចូលមកដឹកនាំបាទសម្រាប់ Man U នៅពេលបច្ចុប្បន្នបាទតិចទៀតបាទមាននឹងឲ្យចំណាប់អារម្មណ៍ទៅកន្លែងនេះបាទ អឺសម្រាប់លោកអូឡេបាទដឹកនាំមែនយូបច្ចុប្បន្នបាទតាំងពីគាត់ដឹកនាំបាទជាង3ឆ្នាំមកហើយបាទជាង3ឆ្នាំមកហើយបាទគឺអត់តបានឈ្នះពានទេអត់បន្ទោលោកអូឡេរឿងគាត់ឈ្នះពានឈ្នះពានទេបាទអឺនិយាយទៅគ្រូម្បឹកណាក៏គាត់ចង់ឈ្នះពានដែរប៉ុន្តែបើសិនជាគាត់មិនបានឈ្នះពានក៏យើងអត់បន្ទោគាត់ដែរខ្ញុំចង់ live នៅថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនថាជាប្រិមិត្ត Man U ទោះបីដូរគ្រូក៏ដោយមិនដូរគ្រូក៏ដោយលេងចាញ់ក៏ដោយឈ្នះក៏ដោយបាទបើសិនជាយើងដាក់ចិត្តថាយើងគ្រប់គ្រង Man U ហើយគឺកលៈទេសៈណាបាទក៏យើងនៅត្រូវគ្រប់គ្រង Man U ដែរបាទកុំគ្រប់គ្រងតែពេលឈ្នះបងប្អូនអរគ្នាគ្រប់គ្រងពេលចាញ់ផងគ្រប់គ្រងពេលលំបាកផងបាទនោះហើយបាទទើបជាប្រិមិត្តបាទស្មោះស្ម័គ្ររបស់ Man U មិនជាគេហៅថា plastic fan ទេបាទមិនជា plastic fan ទេ ឃើញក្រុមចាញ់ទៅគ្រប់ត្រក្រុមផ្សេងឃើញក្រុមចាញ់ជេរក្រុមឬក៏ឃើញក្រុមចាញ់បាទតិទៀនរិះគន់គ្រប់សពបែបយ៉ាងខ្ញុំធ្វើចឹងបងប្អូនអរគ្នាបាទក្នុងនាមយើងជា fan ដែលស្រឡាញ់កុំថាឡើយ fan Man U fan club ផ្សេងក៏ដោយបើសិនជាចូលដាក់ចិត្តដល់ស្រឡាញ់ក្លឹបរបស់គាត់ហើយក្លឹបខ្លួនឯងហើយចាញ់ក៏យើងនៅតែរក្សាចំហគ្រប់ត្រក្លឹបរបស់យើងដែរបាទអឺអេថ្ងៃនេះគេលោក admin បាទ reaction ខ្លាំងបាទទៅលើការ ចាញ់របស់ Man U បាទឬក៏ការបញ្ចប់ទូនាទីបាទជាជាជាគ្រូបង្វឹកបាទរបស់លោកអូលេកាណាសូភីណាបាទហើយបងប្អូនថា admin live reaction ដូចជាផ្កាប់មុខបាទទៅលើ Man U ខ្ញុំចង់ប្រាប់បងប្អូនដែរថាអឺខ្ញុំក៏ជាមនុស្សដូចបងប្អូនអរគ្នាដែរខ្ញុំក៏ចេះស្រឡាញ់ក្លឹបបាល់ទាត់ដូចបងប្អូនអរគ្នាដែរទោះបីជាខ្ញុំជាអ្នកថាទីបាយបាល់ទាត់បាទនៅលើប៉ុស្តិ៍ទូរទស្សន៍ក៏ដោយក៏ខ្ញុំមានសិទ្ធិបាទក្នុងការគ្រប់គ្រងក្លឹបបាល់ទាត់ដែលខ្ញុំស្រឡាញ់ដែរ ខ្ញុំចង់និយាយអញ្ចឹងបាទអញ្ចឹងខ្ញុំស្រឡាញ់ Man U តាំងពីខ្ញុំមុនធ្វើពិធីករទៀតបាទជាង20ឆ្នាំហើយបាទគឺខ្ញុំស្រឡាញ់ Man U ហើយខ្ញុំធ្លាប់ទស្សនាការប្រកួត Man U ទៅដល់សិង្ហបុរីបាទទៅដល់អង់គ្លេសបាទមិនមែនថាសម្បូរលុយទេបាទគឺទៅតាមការអញ្ជើញដែរទេបាទអញ្ចឹងគឺអានេះហើយបាទការគ្រប់គ្រង Man U បាទអញ្ចឹងគឺខ្ញុំមានសិទ្ធិបាទក្នុងការគ្រប់គ្រងក្លឹបបាល់ទាត់ដែលខ្ញុំស្រឡាញ់បាទដូចបងប្អូនអរគ្នាដែរបាទអញ្ចឹងខ្ញុំ live នេះគឺវេទិកា Man U បាទ វេទិកា Man U អញ្ចឹងគឺខ្ញុំមានសិទ្ធិបាទក្នុងការបញ្ចេញមតិបាទក្នុងនាមជាប្រិមិត្ត Man U ដែរអឺអញ្ចឹងបាទយើងបកមកវិញបាទខ្ញុំដឹងថាបងប្អូនបាទជាមិនសប្បាយចិត្តបាទក្នុងការដឹកនាំបាទរបស់លោកអូលេកាណាសូជាដែលគាត់ដឹកនាំចាញ់បាទខ្លាំងខ្លាំងពេកបាទទៅលើ Manchester United បាទអញ្ចឹងអឺដូចខ្ញុំតាមសន្យាបាទតាមសន្យាដែរបាទអឺគឺខ្ញុំឲ្យបងប្អូនបញ្ចេញមតិបាទបញ្ចេញមតិ ថាតើបងប្អូនគិតយ៉ាងណាបាទគិតយ៉ាងណាបាទអឺសម្រាប់ការចាញ់របស់ Man U បាទឬក៏ការដូរគ្រូបាទរបស់ Man U បាទសួស្ដីបាទ Brother សុកសេរីបាទថ្ងៃនេះខ្ញុំបាទសេនមែនតើខ្ញុំនៅតែបងប្អូនទាំងអស់គ្នាបាទសេនដូចគ្នាដែរបាទប៉ុន្តែអឺសេតវាមាន កម្រិត បាទ admin search គេថា set លក្ខណៈ level pro តែម្ដង និយាយរឿងការគ្រប់គ្រងកីឡាករតែម្នាក់ផងបងបាទការគ្រប់គ្រងកីឡាករតែម្នាក់អឺការគ្រប់គ្រងកីឡាករតែម្នាក់នេះបាទនិយាយចំបាទអឺនិយាយចំគឺមានតែ2ទេបាទមានតែ2ទេបាទគឺបងប្អូនដែលស្រឡាញ់មេស៊ីបាទនិងបងប្អូនដែលស្រឡាញ់រ៉ូណាល់ដូបាទពីច្រើនមានតែ2នឹងឯងបាទ បាទឥឡូវខ្ញុំសូមអានបាទខមមិនរបស់បងប្អូនម្នាក់បាទគាត់បានខមមិនមកលើផុសថាគាត់ឈ្មោះកៃសុធិរាបាទគាត់និយាយថាសម្រាប់ការគោរពអូឡេបាទគឺនៅតែមានបាទប៉ុន្តែបច្ចុប្បន្នភាពបាទដោយសារតែអូឡេខ្វះសមត្ថភាពបាទក្នុងការដឹកនាំបាទជាពិសេសភាពអ្នកគ្រប់គ្រងភាពជាអ្នកដឹកនាំបាទទើបបណ្ដាលឲ្យក្រុមទាំងមូលបាត់បង់ភាពរស់រវើកសង្ឃឹមថាគាត់នឹងត្រឡប់មកវិញបាទថ្ងៃណាមួយបាទជាមួយនឹងភាពខ្លាំងរបស់គាត់អានឹងសម្រាប់ Brother សុធាបាទ សម្រាប់ប្រិមិត្តម្នាក់បាទដែលគាត់ឈ្មោះថាតារាឈុំបាទគាត់ថាអូឡេជាគ្រូស្ទើតាក់ទិចបាទជាងគេគ្រូចំណោមគ្រូវឹកខ្លាំងខ្លាំងនៅអង់គ្លេសបច្ចុប្បន្នបាទគាត់និយាយពិតជាអត់ខុសទេបាទអឺប៉ុន្តែប្រហែលឆ្នាំមកនេះបាទគាត់ដឹកនាំឈ្នះតែការប្រកួត បាទគឺមិនឈ្នះពានសោះតែម្ដងបាទបាទលោកម៉ៃសុជាតិបាទមកភ្លាវមែនតើបាទដាវឈ្មោលបាទអត់ចង់ថាឲ្យលោកម៉ៃសុជាតិឲ្យរមោខុសសំណងបាទថាឲ្យបាទមានស្គាល់គ្នាឯងទេបាទ ថ្ងៃបាទលោកម៉ៃសុជាតិបាញ់គ្នាទៅបាញ់គ្នាមកបាទសម្រាប់ប្រិមិត្តខ្លៅអូបាទគាត់ថាបាញ់មែនទេបាច់លក្ខណៈលេងសើចទេបាទបងប្អូនទាំងគ្នាអឺបាទខ្ញុំនៅតែនិយាយដែរបាទបច្ចុប្បន្នភាពខ្ញុំនៅតែបញ្ជាក់បងប្អូនថាក្លឹបណាក៏ដោយ បាទក្លឹបណាក៏ដោយ ក៏មានថ្ងៃចាញ់បាទថ្ងៃឈ្នះបាទថ្ងៃធ្លាក់ជើងថ្ងៃឡើងជើងបាទអញ្ចឹងអត់មានក្លឹបណាឈ្នះរហូតទេខ្ញុំចង់និយាយចឹងក៏អត់មានក្លឹបណាចាញ់រហូតដែរបាទក៏អត់មានក្លឹបណាដែលមានគ្រូអំបឹកដឹកនាំតែម្នាក់ឯងរហូតមកដល់បច្ចុប្បន្នដែរអត់មានទេបាទមានតែដូរគ្រូឈ្នះចាញ់ដូចតែគ្នាទេបាទអាយ៉ាបាទអឺចឹងមិនថាអានេះគេថាម្ដងគេម្ដងយើងទេបាទ បាទសួស្តីលោកប្អូនវីគីបាទខ្ញុំដឹងថាគាត់បាទថ្ងៃនេះគាត់សប្បាយចិត្តបាទគាត់ឈ្នះពានឈ្នះអីមួយភ្នំពេញក្រោនអីចឹងណាបាទអឺបាទហើយរឿងកីឡាករវិញបាទរឿងកីឡាករបាទក៏ក៏ក៏រឿងមួយយ៉ាងដែរបាទរឿងមួយយ៉ាងដែរបាទរឿងមួយយ៉ាងដែរស្អីកីឡាករបាទលេងលក្ខណៈឯកតជនខ្លាំងពេកបាទដូចបងប្អូននេះបាទគាត់ខមមិនមកអញ្ចឹងបាទខ្ញុំមើលឈ្មោះគាត់អត់តាន់បាទគាត់ថា កីឡាករ Man U បាទលេងចរិតទូឯងខ្លាំងពេកខ្ញុំទទួលស្គាល់បាទដូចផុកបាបាទដូចណាគេទៀតបាទច្រើនណាស់គាត់លេងចរិតទូឯងនៅលើទីលានខ្លាំងខ្ញុំដឹងថាខ្ញុំដឹងថាបងប្អូនគាត់ថាហេតុអីបាទលោកអូឡេគាត់អត់ដាក់សាន់ឆូបាទលេង11នាក់គាត់អត់ដាក់វ៉ាន់ដឺបែកបាទលេង11នាក់បាទអញ្ចឹងបាទនេះហើយសូម្បីតែខ្ញុំដែលជា fan Man U ក៏ខ្ញុំឆ្ងល់ថាលោកអូឡេគាត់គិតអីគេបាទគាត់គិតអីគេ គណៈដៃកីឡាករបាននឹង legend មួយចំនួនដែលគាត់ថា Van der Beek គួរតែបានចូលលេង Sancho គួរតែបានចូលលេងគាត់អត់ដាក់ទៀតបាទគាត់អត់ដាក់ទៀតអឺបាទថ្ងៃនេះខ្ញុំសេតបាទខ្ញុំសេតអ៊ីមែនឥឡូវខ្ញុំនិយាយតែម្ដងទៅបាទ អឺសម្រាប់សម្រាប់ fan man u ទាំងអស់គ្នាបាទខ្ញុំគ្រាន់តែរំលឹកដល់បងប្អូនអរគ្នាដែលជា fan man u បាទសម្រាប់បងប្អូនដែលជាមិនមែន fan man u ក៏អាចស្ដាប់បានដែរគ្រាន់តែថាអឺក្លឹបយើងស្រឡាញ់បាទទោះបីឈ្នះក៏ដោយចាញ់ក៏ដោយយើងនៅតែក្រំតបាទមិនគ្រប់ត្រតែពេលតែឈ្នះទេបាទចាញ់ក៏នៅតែក្រំគ្រប់ត្រដែរបាទប៉ុន្តែយើងគ្រប់ត្រទាំងពិបាកវេទនាហើយបាទពេលចាញ់បាទមិនដែលមានក្លឹបណាចង់ចាញ់ទេនិយាយចង់បាទ អឺនិយាយចំបើមិនដែលមានក្លឹបណាចង់ចាញ់បើការប្រកួតតែមានឈ្នះមានចាញ់មានស្មើតែមិនដែលមានក្លឹបណាចង់ចាញ់ទេគឺមានតែក្លឹបលេងគឺចង់ឈ្នះបាទអត់មានចង់ចាញ់ទេអញ្ចឹងក្រៅទៅពី Man U អានេះមិនបាច់បញ្ចេញឈ្មោះទេបាទក្លឹបណាក៏ដោយបាទក៏ក៏មានឈ្នះមានចាញ់ដែរបាទហើយបើនិយាយពីការចាការជោគជ័យបាទលីកបាល់ទាត់អឺ Premier League បាទនៅអង់គ្លេស Premier League មានក្លឹបណាខ្លាំងជាង Man U ទេបាទនិយាយឲ្យចំ ទៅតែមែនយូធ្លាក់ជើងពេលគ្រូតាដូរចេញនេះទេបាទគាស់គីឡូមកបាទនិយាយចំចឹងហ្មងហើយខ្ញុំទទួលស្គាល់ថាបន្ទាប់ពី Man U បាទគឺមានក្លឹបមួយ បាទដែលគាត់ឈ្នះ First Division បាទច្រើនមែនទែនគឺ Liverpool បាទ Liverpool គាត់ឈ្នះ First Division បាទច្រើនមកមុន Premier League តែ Premier League គាត់បានមួយដែរបាទហើយនៅក្លឹបផ្សេងផ្សេងទៀតដែលគាត់កំពុងតែឈ្នះពាន Premier League បាទជាហូហែតបាទដូច Chelsea Man City បាទ អីទៀតបាទក្រៅទៅពី Chelsea Man City ដូចមិនទាន់មានក្លឹបណាខ្លាំងបាទ Premier League ទេចឹងហើយខ្ញុំហ៊ាននិយាយថាទោះបី Man U ធ្លាក់ជើងយ៉ាងណាក៏ដោយក៏ Man U នៅតែម្ចាស់ជើងឯងបាទ3ដណ្ដប់សម័យបាទ Premier League ដែរហើយដូចខ្ញុំនិយាយតដែរបាទថាអឺអត់មានក្លឹបណាឈ្នះរហូតទេបាទមានឈ្នះមានចាញ់អឺមានស្មើបាទមានឡើងជើង មានធ្លាក់ជើង មានដូរគ្រូមានមិនដូរគ្រូបាទចង់និយាយអញ្ចឹងណាតន់បាទបងប្អូនអរគ្នា សាំណាំងណាស់បាទបានទៅមើល Man U ឆ្នាំ2-0ឥឡូវដូរគ្រូថ្មីអឺចប់កូវីដបាទ admin បាទយើងនឹងមានបេសកកម្មបាទនាំបងប្អូនអរគ្នាបាទទៅអង់គ្លេសបាទទៅមើលបាល់តែម្ដងបាទអឺអញ្ចឹងបាទបាទចង់ប្រាប់ថាការដេញបាទឬក៏ការបញ្ចប់ទូរនទីបាទរបស់លោកអូឡេគឺយើងមានគ្រូវឹកបាទធៀមសកួរដែរបាទហើយគ្រូវឹកអឺ ដែលសកួរបាទរបស់ Man U គឺ Zidane អីគេទៀតបាទលោក Pochettino អីគេទៀតបាទគឺលោកអឺ Brendan Rodgers បាទនិងលោក Ten Hag បាទចឹង4នាក់នេះបាទបច្ចុប្បន្នគឺកំពុងតែ ជាបេក្ខភាពបាទនៅក្នុង list ដែល Man U បាទត្រៀមនឹងដូរហើយបើសិនជានៅក្នុងសប្តាហ៍នេះសប្តាហ៍ក្រោយហ្នឹងគឺត្រូវប៉ះ Chelsea ហើយបាទសប្តាហ៍ទី13បើសិនជាអត់មានគ្រូអំបឹកបានដាក់ចូលដឹកនាំបាទគឺ មាន interim coach បាទពីរនាក់ទី1បាទគឺ Darren Fletcher ទី2គឺ Michael Carrick បាទអឺមិញមិញបាទមាន account មួយបាទឈ្មោះអីទេបាទខ្ញុំនេះបាទឆ្លាញ់កីឡាបើគាត់ថាដល់វគ្គអួតមិនដល់វគ្គអួតទេបាទឆ្លាញ់កីឡាបាទបាទមិនដល់វគ្គអួតទេបាទន័យថាយើងអត់អួតទេបណ្ដៃវិជ្ជាការពិត បាទតែមែនយូឈ្នះ Premier League 3 10ដងបាទបើសិនជា page បាទឬក៏ account ឆ្លាញ់កីឡាដែលគាត់គ្រប់គ្រងទីហៅថាក្លឹបណាមួយបាទ បើសិនជាក្លឹបគាត់ឈ្នះពៀនបាទអញ្ចឹងគាត់ច្បាស់តែលើកយករឿងហ្នឹងមកនិយាយវាជាធម្មតាទេបើសិនជាយើងអត់ឈ្នះពៀនអីសោះអាហ្នឹងយើងអត់មានអីនិយាយមួយជាមួយគេបាទអាហ្នឹងគេចង់និយាយអញ្ចឹងបាទអញ្ចឹងយើងនឹងចាំមើលទៀតបាទថាតើពេលដែលបងសេតមេតោះបងអឺនិយាយអត់មានកុំរ live reaction បាទទៅលើការលេងមករបស់ menu ណាប៉ុន្តែគាត់ថា ខ្ញុំដឹងថាបងប្អូនមែនយូគាត់ឆាតមកខ្ញុំច្រើនបាទអញ្ចឹងខ្ញុំចង់ live បាទប្រាប់ទៅបងប្អូនអរគុណថាមិនបាច់ប្រមាទចិត្តទេអឺឈ្នះចាញ់បាទវាយូធម្មតាបាទថ្ងៃនេះចាញ់បាទថ្ងៃក្រោយក៏មិនប្រកាសថាឈ្នះដែរហើយវាអាចនឹងមានចាញ់បន្តទៀតបាទដរាបណាតែយើងមើលឃើញរាជកាលមាសរបស់យើងបាទរាជកាលមាសក្លឹបណាមួយក៏ដោយបាទក៏មានរាជកាលមាសរបស់គេដែរបាទដូចជា រជ្ជកាលមាសរបស់អាសណលបាទនិយាយចំមកអាសណលមួយបាទគឺរជ្ជកាលមាសរបស់លោកតា Wenger បាទដែលគាត់ឈ្នះពានមាសអាហ្នឹងហើយបាទគេហៅថារជ្ជកាលមាសបាទរបស់អាសណលតែតាំងពីឈ្នះពានមាសមកអាសណលក៏មិនទាន់ឈ្នះ Premier League ដែររជ្ជកាលពានរបស់ Man U បាទរជ្ជកាលមាសរបស់ Man U បាទគឺអីគេអឺគឺលោកលោកលោក Sir Alex Ferguson ហ្នឹងហើយបាទអញ្ចឹងគឺអារជ្ជកាលមាសហើយរជ្ជកាលមាសរបស់ Liverpool បាទ អាចនិយាយថាបច្ចុប្បន្នភាពបាទក្រមការដឹកនាំរបស់លោកចូររៀនក្លបនេះហើយបាទបច្ចុប្បន្នភាពកែរ៉ារជ្ជកាលមាសបាទរបស់អឺអឺអឺលីវើពូលបាទគឺលោកក្លបគាត់ជួយលីវើពូលឈ្នះព្រីមៀរលីកលើដំបូងលីវើពូលតែបង្កើតព្រីមៀរលីកមកដៃឈ្នះតែលោកក្លបបាទជួយឲ្យលីវើពូលឈ្នះជាមួយនឹង Champions League បាទលើកទីប្រមាណបាទលើកទី6ដែរបាទអីទៀតបាទរជ្ជកាលមាសរបស់ Chelsea បាទគឺលោក Tuchel នេះហើយបាទគឺលោក Tuchel គាត់ដឹកនាំ Chelsea បាទឈ្នះ Champions League បាទជាលើកទី2បាទជាលើកទី2បន្ទាប់ពីលោក Roberto Matteo បាទគឺគាត់ដឹកនាំឈ្នះអញ្ចឹងបាទនេះរជ្ជកាលមាសមាសរជ្ជកាលមាសបាទនៃក្លឹបនីមួយនីមួយបាទគឺគេមានអញ្ចឹងឯងបាទគេមានអញ្ចឹងឯងអញ្ចឹង Man U គាត់ថាវារាប់ទៅតាំងពី2013បាទរហូតមកដល់2021បាទវា7 7 8ឆ្នាំហើយបាទយើងមិនទាន់អាចល្អឡើងវិញទេបាទអញ្ចឹងអានឹងខ្ញុំនិយាយសម្រាប់តែ Man U ទេ